អ្នកទៅបីបានឡាយឡាក៏យើងខ្ញុំអេអូអានេះខ្ញុំជប់ជប់ជប់ខ្ញុំខ្ញុំប្រាប់អ្នកនេះពេលដែលពេលដែលអានោះលើហ្នឹងណា chan left 60ហ្នឹងមានន័យថាពេលដែលយើងបើកទៅប្រហែលជាអត់ជាន់ទេព្រោះដោយសារអីខ្ញុំចំណាំមួយខ្ញុំចំណាំពេលដែលយើងបើកមកពេលដែលយើងបើកមកអូ50 star អរគុណច្រើន Solida សម្រាប់50 star ផងដែរប៉ាដើអរគុណច្រើនប៉ាដើណប់ចិត្តកប់សេរីនេះទេអរគុណច្រើនហ្មងលោកអឺខ្ញុំបញ្ជាក់តិច ព្រោះអីខ្ញុំចំណាំមើលរាល់ដងពេលដែលយើងបើកមួយ lucky box មួយ party box ហ្នឹងពេលដែលអត់មានអា60ភាគ60ហ្នឹងទេគឺយើងបើកមកជន់គ្នាហ្មងតែលើកនេះវាមាន60ភាគ60អញ្ចឹងតែខ្ញុំគិតប្រហែលជាវាអត់ជន់គ្នាទេព្រោះជារាល់ដងពេលដែលមានអាហ្នឹងគឺដែរជន់គ្នាទេឥឡូវយើងអីគេ60ភាគ60ហ្នឹងវាមានរហូតតែវាបើកមកជន់តែអាហ្នឹងវាបើក60ភាគ60ហ្នឹងបានថាវាបើកមកដឹងតែបានគ្រប់និយាយទៅដឹងតែបាននេះ skin ហ្មងដឹងតែបានអាវាអឺអឺអឺហ្នឹងហ្នឹងហ្នឹងហ្នឹង អាហ្នឹងហ្នឹងហ្នឹងអាពីពីបើកបានតែ60ដងឯងយេយេយេយេយេត្រូវឥឡូវយើងធ្វើការបើកតែម្ដងណាគ្នាបាទមិនបាច់ចាំយូរទេមិនបាច់អូកាឡាយូរនាំតែយប់យន់សបិនយូរយើងធ្វើការបើកលើកទី1អើយដល់បានអើយអត់រន្ធត់សាតសល់13អញ្ចឹងពុំមានអា skin ណាខ្វះ10 skin នេះទេអានឹងបានរន្ធត់ទេយើងទេមើល តិចបើបើបើទៅលេងលេងលេងពេលបើទៅលេងប្រេងបានអាជន់គ្នាអីចុយមកបោកក្បាលទៅអីឥឡូវធ្វើកមើមើឥឡូវធ្វើកមើមើឥឡូវធ្វើកមើឥឡូវកមើស្ដាប់សលេឥឡូវស្ដាប់សលេអ្នកគ្នាស្ដាប់សលេយកមើលស្ដាប់សលេចុយអឺជន់ជន់គ្នា ន់ណាវាឈួនហើយនិយាយទៅថ្ងៃដើមមួយទៀតជន់ណាអើយខំនិយាយអត់ជន់ណាជន់មកដែរហឹមអញខំនិយាយអត់ជន់អើយអត់ជន់ទេគេជន់ណាដែរអឺអែមចលាយពេកងាប់អញអើយអញខំនិយាយដល់ជន់មកជន់ហឹមខំផ្ទៀងសស្ដាប់សំឡេងទៀតដល់កអើយមិញបានគេមិញ អែនជេឡាអឺជន់ដែរដូចអាចដូចអាចគេដែរដូចលេមួយដែរអេបើកម្ដងទៀតលើយើងក៏មើលយើងក៏មើលយើងក៏មើលញ៉ាំមើលខ្ញុំស្ដាប់សម្លេងខ្ញុំស្ដាប់សម្លេងអានេះយើងប្រើវិចារណញ្ញាណសម្លេងរបស់យើងយើងស្ដាប់បិទមើលទៅបិទបិទបិទបិទបិទបិទបិទស្ដាប់មកលើស្ដាប់អឺស្ងាត់ជ្រាបចា Hả? ừ, Ừ. Anh. Ừ, anh mày ba đây. Ê. À. À. À. À. Ê. Ngày skip, ngày skip, ngày skip, ngày skip, ngày skip em mấy nhở? Ừ. Ông ơi. Ừ, tao đá rồi anh ơi. Ê. Bay, lộn lộn đúng không? À. Ừ. Trời, bật nhóm đi. Ừ. ឆៃអូលេងអរ៉ាអឺលោលោរយចើមួយណែតន់ដោតន់ដោតន់ដោតន់ដោតន់ដោដល់ដល់ដល់អឺអាយខ្លោខ្ទប់អីមែនដល់ដល់ដល់ចាប់បានមុនតន់ធូស៊ីហ៎មិនចឹងមិនអត់ដៃមកទេមែនអឺដល់ស្អាតលេងអឺអឺតើ អត់បេះបានអត់បេះអីចៃអឺទេបានមួយទៀតអាអាមិនយើងអាអាអឺងាយបាក់បីដល់ហើយជន់ហៀងអើណាអីងាយអូបោកលើចែម៉ាងាប់អាយ៉ាចយអឺដល់កអើយ DJ សយអត់ អើយវាយគេង៉ាដល់កងល់ខ្ញុំខ្ញុំពោចាំស្ដាប់សលេង skin ហើយឥឡូវចេញសលេងឈួតឈួតឯណាហើយមួយទៀតមួយទៀតបើសិនមួយនឹងបាន skin បើសិនមួយនឹងបាន skin បើសិនមួយនឹងបាន skin ចាំយើងដូរហ្មងនេះបើមួយនឹងបាន skin ចាំយើងដូរព្រោះយើងនៅសល់ដែរចឹងយើងយើងយើងដងទៀតដងទៀតដងទៀតដងទៀតដងទៀតដងទៀតដងក្រោយ ន់ជាន់ជាន់ skin គេជាន់ skin គេជាន់ skin គេបេសាបានគេមិញបានគេមិញបាន elite 2បាន elite 2បាន elite 2អឺបានបានបាន sponsor 2អូចាំបានគេ epic មិញមិញគេ epic បាន Selena epic អឺងាប់ប៉ាអើយអរអត់តដោគ្រប់ហ្នឹងនៅនៅនៅនៅបើទៀតបើទៀតចុយបើទៀតមិនបើទៀតមិនលើបើទៀតលើហើយដុំដោអាន2ហ្នឹងខ្វះមួយទៀតអត់ Trời ơi không ba ma nè, có Atlantic nè. Atlantic nè. Chắc bộ bộ ban đó dân mình thử đâu skin special bên thật. À, bà thật bà bà bà lướt đâu skin special mà mua nó. Chẳng thưa chẳng trâu cái dân này. Mặt khôn ai. Mình sẽ làm ngày mà đón à. Nó đi, nó đi, nó đi. Ôi, cái tụi bây giờ. Nó đi, nó đi, nó đi. Trời bác khá đấy. Nó đi, trời ma mình đã phèm thôi. <laughs> thì to đi rồi à, rồi à à tiến ơi tiến ơi à cho anh đi ơi ơi Epic game mình, Epic game mình. Epic gì, Epic ôi nó mua, Epic là điều bot mồi. Ơi, mi rồi. Robot, robot, robot. Ngộp anh nha. Vãi Ừ, <laughs> đồ cay ơi Ivan Ivan đích đỏ ghê nha anh chia. ơi ừ, đồ ạc kia ra Đỏ khó ơi Xì chọc chơi mẹ đầy mình nè Đầy mình anh xì chọc chơi anh xì ơi đầy mình anh đây mình xin chắc ấy đưa ní mười mười đưa đi piu piu piu mà rock chó Prai ca chân đi cả mình mua Chat mua cáp sరే Prai khai cho mình nữa mình Anh mình đi anh mình đi Cho nó sao lại nó sao lại Ê Ừ Ừ Ừ Anh à, khoa khoa học sập bác bác bác bác bà muối à, bà muối bà muối bà muối à. bà bây giờ ừ. hai muối bà bồn ở hai muối bà bồn ở hai muối đúng chưa học sắp ừ. thì khoa học sắp thì ừ bà bồn ở hai muối đây Rồi Ngồi ra đỏ là ơi ba sam sam <laughs> đi chơi ngoài <laughs> anh ơi mà đây đây đây à ơi ai lời mơ ai lời mơ anh chưa anh đang chạy ba pi rồi hè với nha đó là ơi bây giờ hè với nha chẳng đánh chứ Đó là có à ơi đôi tắc chẳng nghe đầy món nè hầu đây tắc vào này đi liên thì liên đá trên tiệc lên <laughs> ơi anh ơi anh lính ơi ơi bạn ơi bạn ơi bạn ơi đầu khao với hơn ដល់កអាជឿអើយមកបានលេចិននេះលេងមួយក្បាច់នេះលេងមួយក្បាច់នេះចង់ចេញអាចណាអ្នកនេះម៉ែបើមិញ បាន ឡើងចំ6ប្រអប់ហើយអ្នកនេះមើលហើយលេងលេងធ្វើចរកចាំចាញ់ងាប់អត់រីរីអឺដល់ខោមួយសិន បុតបុតបុតម៉ែបើមកជន់គ្នាទាំងអស់ បើណាមិនតែម៉ែណាបើមកជន់គ្នាទាំងអស់អើយជឿមកអស់និយាយមកតែពេលចឹង10 star ពីមេតាមេតាអរគុណច្រើនអឺហេងនេះអើយមិនដែរណាហេងហ្នឹងហ្នឹងខ្ញុំចូលចិត្តបើអាជន់គ្នាចឹងណាគ្នាតាមពិតទៅខ្ញុំចង់បើអាជន់គ្នាទៅអ្នកគ្នាសើចសប្បាយរីករាយក្នុងកំណត់ទុកមកខ្ញុំអញ្ចឹងណាតែតាមពិតទៅខ្ញុំអត់សេតទេខ្ញុំមានសេតអីទេតែគ្រាន់ខ្ញុំចង់ឲ្យអ្នកគ្នាសប្បាយ environment ក៏ទេ លក្ខណៈថាចង់ឲ្យអ្នកនេះសុបាយអញ្ចឹងលក្ខណៈអញ្ចឹងផ្សេងជាលក្ខណៈថាអូខេបើប៉ុណ្្នឹងសើចប៉ុណ្្នឹងអត់បញ្ហាព្រោះអាសាអីបានអ្នកនេះសុបាយរីករាយក្នុងការសើចមកលើខ្ញុំដែរអញ្ចឹងសុបាយសុបាយចិត្តសុបាយចិត្តនៅពេលអ្នកនេះបានសើចសុបាយឃើញមេលីសូអញ្ចឹងសុបាយចិត្តអញ្ចឹងណាតែតាមបញ្ញាមានសេតទេអឺមានសេតមក BM មកទីនេះមានសេតមក BM មើល invite